ហើយដំណឹងល្អមួយទៀតបាទគឺក្របខ័ណ្ឌបាល់ទាត់របស់អឺរ៉ុបបាទទាំង5មានអាល្លឺម៉ង់អ៊ីតាលីអឺបារាំងអេស្ប៉ាញអង់គ្លេសបាទ Bundesliga Serie A Ligue អង់ La Liga English Premier League បាទគឺនឹងត្រឡប់មកវិញនៅអឺល្ងាចថ្ងៃស្អែកនេះដោយល្ងាចថ្ងៃស្អែកគូដំបងដែលបើកឆាកគេបំមុនគេបំផុតនោះគឺក្រុមកញ្ជង Q Leicester ត្រូវប៉ះគ្នាជាមួយនឹងក្រុម Tau K Chelsea បាទយប់នេះយប់ល្ងាចស្អែកពូនិយាយ2គូបាទក្បាលល្ងាចបើកឆាក Leicester ប៉ះ Chelsea មួយគូហើយម៉ោង9ជាង ដូចជា Watford ដែលប៉ះជាមួយនឹង Man U ណែបាទ Man U អញ្ចឹងស្អែកនេះពូវាយ2គូបាទស្អែកហ្នឹងពូក្រោយទៅពីបំពេញបានន័យថាបញ្ចប់ភារកិច្ចពូរៀបអាពាហ៍ពិពាហ៍យ៉ាងរលូនបាទចប់សពគ្រប់ហើយឥឡូវនេះគឺចូលដល់វគ្គបានន័យថាបាទដល់វគ្គធ្វើការធ្វើងារឲ្យពេញដំណឹងហើយបាទឥឡូវនេះគឺលូកលូកឲ្យកប់ហ្មងបាទស្អែកនេះយើងជួបគ្នាចាប់ពីម៉ោង6ទៅនៅក្នុង app VR Soccer បាទអរគុណច្រើនបើបងប្រុសបាទឡុងសុកគីរីចំពោះ Power Bank ដ៏ស្រស់ស្អាតបាទ Power Bank នោះមិនទាន់បានដាក់សាកថ្មផងខ្លាំងហើយលួចពានរង្វាន់ Midphone Cam Relic មានតម្លៃអឺប៉ុន្មានដែរពូសម្រាប់តម្លៃពានពូអត់ដឹងច្បាស់ទេក្មួយពូសុំទោសណាពូអត់ដឹងមែនហើយប្រាក់រង្វាន់គ្នាយើងជួយប្រាប់ផងប្រាក់រង្វាន់ប្រមាណដូចជា30000ដុល្លារហើយប្រាក់រង្វាន់សម្រាប់ក្រុមដូចនេះជាងឯងបើពូតាមតាមចាំមើលដូចជា30000ប្រហែលប្រហែលបាទមានក្មួយក្មួយគាត់ថា អាម៉ៅលេងតាំងពីពូចកជេរហូតដល់ពូចកសរសើរបើតាំងពីលេងមិនល្អរហូតដល់ល្អវិញអាក្រេមវូតលេងតាំងពីពូចកសរសើររហូតដល់ពូចកជេរវិញបើផ្ទុយគ្នាអាហ្នឹងរឿងអាម៉ៅនឹងរឿងរឿងអាជក់រឿងអាក្រេមវូតវាខុសគ្នាអញ្ចឹងអាម៉ៅឥឡូវគឺអាប់ដេតល្អទៅល្អទៅពីមួយហ្គេមទៅមួយហ្គេមពីមួយហ្គេមទៅមួយហ្គេមសឹងថាឥឡូវពូនិយាយគូរៀមអត់ទេសឹងថាអត់មានពាក្យជេរអាម៉ៅផងស្អាតឥឡូវហ្នឹងគឺវាអត់សោះមកបើវាល្អពេក ចំណែកអា Greenwood គឺមិនទេបើតាំងពីសរសើររហូតដល់ជេរមកអា Greenwood ឥឡូវគឺអត់ផ្ទុយគ្នាមកពីអ្នកហ្នឹងតែมันជាអ្វីដែលចាំមើលស្អែកបាទចាំមើលស្អែក Man U Pavel Ford បាទចាំមើល Man U Pavel Ford ស្អែកទៅដឹងហើយបាទចាំមើលលោកអូឡេគាត់យ៉ាងម៉េចហើយការប្រកួតថ្ងៃស្អែកអាចថាជាថ្ងៃកំណត់អនាគតរបស់អូឡេក៏ថាបានដែរអូនេះបងអូនទេសម្បត្តិមកបងអូនប្រុសល្ងាចមិញសក់ទុកអីយ៉ាងម៉េចយ៉ាងម៉ាបងអូនអូល្ងាចមិញអាបងអូនទេសម្បត្តិគេវឹកហាត់ណា ពូទៅទាន់អាពេលគេគេពងវ៉មអាប់អាបងគេពងគេលាបលេលាបអីកាពីដល់ថ្ងៃមុខគេគេលាបអសអឺអាបងទេសមកគេលាបមុខគេអសគេគេដូចថាគេគេលាប UV អឺប្រឆាំងជាមួយនឹងកម្ដៅថ្ងៃ Ultra Violet វាវាជះមកលើស្បែកមុខគេឥឡូវបានហើយឥឡូវគេចេះលេងខ្លួនហើយចាំបង ប្រាប់ឲ្យតើថាចង់សសបានតើមានគាត់បរំឥឡូវគេចេះលាបឯណាមុខគេណា UV ពីមុនអត់ទេ មកដោយចោលប្រៃយើងមកអឺឥឡូវតាំងពីបានជួបគ្នាមកឥឡូវគេចេះណាលៀបមកលៀបអីណាហាបងអូនអត់អីថ្ងៃ22យើងជួបគ្នានៅកីឡាដ្ឋានបឹងកេតអេវេថ្ងៃនោះបើអាបងឯងជួយឲ្យវិសាខាឈ្នះឆ្លងផុតវគ្គ4ក្រុមទៅដល់ final game បងនាំអាបងឯងទៅវត្តភ្នំ3យប់3ថ្ងៃនិយាយបែបកូនប្រុសម៉ាត់ណាម៉ាត់ដឹងណាបងទេសបត្តិ3យប់3ថ្ងៃ ខ្លាចចាញ់ពុកបាទបងទេស្មាត់គេថាខ្លាចចាញ់ពុកអើបងណាបងអាបងឯងឥឡូវចេះណាធ្វើខ្លួនធ្វើប្រាត់ណាចំណាប់ទៅនោះអើអាធ្វើទៅអូវស្មុកសូនទេអាកុំមកខ្មៅពេកហាត់ហាត់ឡើងខ្មៅអូញអីកុំអាគេថាមកសក្រខ្មៅណាអើយបងណាបងអត់ចូលល្ងាចមិនអាយនៅកាត់អីអាយទៅហូចិត្តណាបង ខាងសុំងៃវិញអើយក៏ទៅរឿងអញ្ចឹងក៏កើតឡើងកើតដែរពូអត់ទាន់បានរុញអត់ទាន់បានកោទេពុកមាត់នេះពូនិយាយមិនមកមួយអាទិត្យហើយពុកមាត់ពុកដោះលឿនណាដោះលឿនណាស្អែកបាយចុចចេញសេរីចេញហើយពូត្រីមស្វាគមន៍លិចមកវិញលិចចិត្តមកវិញហើយចិត្តមកវិញហើយស្អែកមកវិញហើយឯណាបងអូនតិចកំហែងចូលមើលអត់ និយាយថាបងអូនទីបកំហែងពូបងសួរឯងតិចមកបងអូនណាឯងស៊ីសូងៀមមិញបាល់20ម៉ែត្រពីលើប្រអប់ទីគេទៅឯងគិតយំហ៎បងអូនណាឯងប្រុងថាបងអូនឯងនឹងបែលគេណាបងអូនរ៉ូណាល់ដូបាល់នឹងចំហត្រង់បាល់ទៅទប់ទប់ហើយសុទ្ធបាល់តម្លាក់ឡើងស្លុយគេឲ្យទៅឯណាទៅជូស៊ីโซឯណាបងនិយាយបែបបើសិនបងនិយាយបាល់វិញអាបងឯងនឹងមុនគេមកបងទីកំហែងអានេះបងនិយាយស្មោះត្រង់ក្នុងនាមអ្នកស្គាល់គ្នានិយាយនិយាយមែនតើណា អត់មែនពីលើប្រអប់ទី20ម៉ែត្រធ្វើអីកាត់ស៊ីโซអត់ត្រូវបាល់ទេណាឌីបាក់កទៀតហ្នឹងគេមិញតែល្អអរេមកសរសើរលេខល្អហើយប៉ណ្ណឹងល្អហើយគេមិញវិសាខាលេខបាល់ខ្លីល្អហើយអាបងគេមិញគេស៊ីโซ20ម៉ែត្រពីលើប្រអប់ទីទៅគេមិញបាទត្រូវបាល់លេខធ្លាក់មកឌីបាក់ក អើយនិយាយត្រង់ទៅ ត្រង់មកតែមិនអញ្ចឹងតើសារអីអូខេអញ្ចឹងមែនពូទៅមើលទក់ជាក់ស្ដាយមែនអេកែសុកពេងតើសារមែនប្រូពេងល្អមែនអូ drip ball aim មកប្រូពេងប្រូពេងគេមិញលេងងាយខូចបាល់ទេណាប្រូពេងគាត់ថាពិបាកក្នុងការបញ្ចប់ទីទីដែលថាគេបិទច្រើនពេកតែតបក៏ល្អដែរតបខាង counter តប អាកៅ9របស់តបអូធំរបស់មៀតចង់មកមើលចិត្តក្មួយហើយប្រប៉ិនចង់ប្រប៉ិនលូកាគូអីដោយរ៉ូម៉ារីយ៉ូអីមិនទេកៅ9របស់តបធំហ៎ធំមកខ្ពស់ទៀតអូដាក់តែមីឡើងដាំងហ្មងពូមើលមកផ្លេតមើលពីក្រោយស្មានតែលូកាគូខ្មែរទៅធំហ៎កៅ9របស់តបអាចេងស៊ីសូអាបងកំហែងអាចេងស៊ីសូអត់ទេ ជាងស៊ីសូពៀន midphone cam modelic បើលុបឲ្យចឹងអាយចេះតែនិយាយចឹងអាយអើកុំយ៉ាងណាក៏យើងមិនត្រូវសោកយំឬក៏មិនត្រូវមាក់ងាយទៅលើពានរង្វាន់ឬក៏បាល់ទាត់យើងទេក្មួយ សំខាន់ក៏យើងមានមនសិការគ្រប់គ្រងបាល់ទាត់ជាតិគ្រប់គ្រងជាតិសាសឯងមិនចឹងការមាក់ងាយការលេងសើចអញ្ចឹងវាអាចធ្វើឲ្យមជ្ឈដ្ឋានខ្លះហ្នឹងគឺគាត់អត់សប្បាយចិត្តទេពូក៏អត់សប្បាយចិត្តដែរទោះបីពៀននឹងមានតម្លៃប្រប៉ុណ្ណាតែវាមិនមែនថា តម្លៃពៀនហ្នឹងគឺវាបញ្ជាក់ទៅលើអំពីគេហៅថាជោគជ័យឬក៏ជាជំនះដែលក្រុមបាល់ទាត់ផ្សេងផ្សេងដែលគាត់ខំប្រឹងប្រែងយកមកបានឯព្រោះតម្រាំតែឈ្នះពៀននឹងមួយតម្រាំតែយកពៀននឹងបានមកមួយគឺវាលំបាកលំបិនសម្រាប់ក្រុមបាល់ទាត់ទាំងអស់ដែលចូលរួមបើយើងនិយាយពីដំណាក់កាលដំបូងគឺត្រូវចំណាយចំណាយលុយកាក់ថវិកាធនធានបច្ចេកទេសសពគ្រប់បែបយ៉ាងបាទប្រគួតប្រជែងបាទ មិនមែនស្រួលទេការប្រគល់ប្រជែងលបោះផងអីផងតម្រាំតែឆ្លងកាត់បាទរហូតដំណាក់កាលចុងក្រោយបានឈ្នះពៀននឹងអញ្ចឹងពៀនគឺជានិមិត្តរូបនៃជ័យជំនះបាទជានិមិត្តរូបនៃភាពគេហៅថាខ្លាំងមួយដែលក្រុមបាល់ទាត់ឬក៏កីឡាករនៅ ក្នុងក្លឹបនីមួយៗតែងតែ ស្រមៃតែងតែ ប្រាថ្នាចង់បានដោយគ្មួយឯងមាន ទស្សនៈថាពៀនលីកកម្ពុជាយើងលោកអេជាបានប្រហែលគេមិនមិនក៏មិនប្រើភាសាអញ្ចឹងទេបើសិនបើចេះមើលបាល់បើសិនបើ អឺសរសេរអក្សរខ្មែរនិយាយភាសាខ្មែរគឺកុំប្រើទស្សនៈនឹងជាដាច់ខាតនឹងពូប្រាប់ទោះក្នុងតម្លៃណាក៏ដោយក៏ពៀនយើងនៅតែមានតម្លៃជានិច្ចសម្រាប់លិចរបស់យើងព្រោះយើងត្រូវឲ្យទឹកចិត្តលើកទឹកចិត្តទៅលើកីឡាករដល់កីឡាករមិនត្រូវនិយាយភាសានឹងមកមកមកចេញបានទេតន់អានឹងអ៊ំប្រាប់ឯងណាក្នុងនាមអ៊ំជាសមាជិកនៅក្នុងគ្រួសារម្នាក់អញ្ចឹងបានន័យថាក្មួយឯងនិយាយមកគឺនិយាយឲ្យមានភាពសច្ចៈទៀងត្រង់ ទាំងអស់គ្នាមិនចឹងលោកតានិយាយអត់អត់អាចនិយាយចឹងកើតទេអឺងាកមិញពូបានចែកចែកមកប្រើឲ្យក្មួយគ្រាប់បាល់មិញពូចែកនៅនៅនៅនៅកីឡាដ្ឋានស្តាតចាស់របស់តបពូចែកឲ្យ50គ្រាប់បើក្តិតឡានចែកហ្មងងាកមិញពូចែកមកប្រើជាមួយទៅទៅមើលវិសាខាប៉ះបង្កេតថ្ងៃ22ចាំពូយកទៅតែដូចជា30 40គ្រាប់ទេអញ្ចឹងបានន័យថាអ្នកទៅមុនបានមុនអ្នកទៅក្រោយបានជាអត់ហើយអានឹងប្រាប់មុនណាហើយ អាយពុកអត់មានទេក្មួយក្មួយសស13ឥឡូវមានតែបាល់មានតែបាល់បើបាល់បើបាល់មកយកបានណាថ្ងៃ22ជួបគ្នានៅបឹងកេតពូចាក់នៅនឹងជួបបន្ទោសមិនអត់បានទិញឡានស៊ីបអត់ទេការទិញការជីស៊ីបអត់មានពាក្យពាន់មួយជួបបន្ទោសទេអត់អត់មានពាក្យពាន់ងារទេដាច់ដោយឡែកហ្មងដាច់ដោយឡែកពូចាក់ចូលធ្វើជាគ្រូបបឹកទៅបើធ្វើចូលធ្វើជាគ្រូបបឹកតោះតើតម្លៃខ្លួនរៀងថ្លៃបន្តិច ស្អែកនិយាយស្អែកពូនិយាយពីគូក្បាលល្ងាចម៉ោង6 Chelsea ប៉ះជាមួយ Leicester ហើយយប់ច្រើនបន្តិច Man U ប៉ះ Watford នឹងឲ្យពីគូខ្ញុំចូលចិត្តបាល់ទាត់ណាស់តែខ្ញុំមិនមានឱកាសសូម្បីតែមើលអាហ្នឹងវាយ៉ាងម៉េចក្មួយគ្មានមួយឯងអត់មានលទ្ធភាពទិញសម្បត្តិមើលឬក៏មិនឬក៏នៅតាមខេត្តឆ្ងាយឬក៏យ៉ាងម៉េចបានអត់អត់អត់ដែរបានចូលមើលផ្ទាល់នៅនៅក្នុងការប្រកួតវាយ៉ាងម៉េចក្មួយឥឡូវប្រាប់ពូមើលប្រាប់មើល បើថាក្មួយឯងនៅពេញហើយក្មួយអត់មានលទ្ធភាព ចូលមើលទេដោយសារខ្វះលុយខ្វះកាក់ពូឲ្យក្មួយឯងចូលមើលពេញមករដូវកាលពេញហ្មងពូសុខចិត្តចេញលុយទិញសម្បត្តិទុកឲ្យក្មួយមើលហ្មងគ្រប់ការប្រកួតទាំងអស់មិនថាតែក្រុមណាទេពូវាអត់សូវមានលុយអត់សូវមានធនធានទេតែគាត់ថាបើថាក្មួយឯងមានឆន្ទៈចង់មើលបាល់គ្រប់ការប្រកួតនៅលើកំពូលពូសុខចិត្តទិញសម្បត្តិមួយឆ្នាំពេញហ្មងឲ្យក្មួយដើរមើលឲ្យតែក្រុមបាល់ទៅដែលលេងនៅក្នុងពេញ អានេះពុកហ៊ាននិយាយឲ្យខ្មែរឲ្យខ្មែរឲ្យខ្មែរនៅក្នុងពេញចង់មើលបាល់គាត់ក្រោនចង់ភ័យដែររបស់ប្រូកាចុងម៉ោងអឺបង្កើតងាយមិញគឺបើនិយាយពី line up ដំបងដូចជាមិនដាក់កីឡាករល្អល្អចូលទេដូចជាម៉ាត់នរុនកៅម៉ាត់នរុនប្រកាអីហ្នឹងគឺនៅឈ្មោះបំរុងបាទតួតង់ទី2បានដាក់ចូលអញ្ចឹងបានន័យថាអឺបង្កើតគេអាចនឹងអឺទុកបាទទុកកីឡាករលេងនៅក្នុងពានរង្វាន់បាទហ៊ុនសែនខាប់រយៈ4ក្រុមចុងក្រោយប៉ះជាមួយនឹងវិសាខាវិញបើតាមមើលជាក់ស្ដែង ពូប្រើប្រព័ន្ធ B-line អត់អត់មានទេអត់មាន B-line ប្រើទេ B-line លាវអត់ប្រាញ់សាញ់ Super Zero ហ្នឹងមែនស្អែកពូដោបានលេងអត់ពូបានបានបានបានគាត់មកហើយ បងចောက်កីឡាករនៅស្អាង លលច្រើនណាស់ពូអត់ដែរបានទៅដល់នោះទេប្រូប្រូប្រាដឺហើយពូអត់ដែរបានទៅផងខ្ញុំចូលចិត្តបាល់ទាត់តែលេងបាល់ទះខ្ញុំអត់យល់អើចូលចិត្តអីលេងហ្នឹងទៅកុំរៀបរាប់ច្រើនពេក ពូមានកម្រងយកកូនប្រមាណប្រមាណអ្នក2 10អ្នកឃើញដំបងសសសង្ហាណាអរគុណក្មួយពូចាក់មកស្អាងម្ដងមកពូចាំមើលពូរកពេលមកចាំពូទៅបើមានឱកាសចាំពូទៅណាអូខេរដូវកាលក្រោយលិចនឹងផ្លែកហើយចាំតែមើលទៅ Can you speak English Mr. Chak okay you can uh, speak or talking about English with me